អូខេបាទសួស្តីអ្នកនរគ្នា បាទថ្ងៃនេះគឺខ្ញុំចង់ចែករំលែកអ្នកនរគ្នាបាទអំពីកសិករ2នាក់ដែលនៅក្នុងស្រុកខ្មែរយើងហើយគាត់មានបញ្ហា ពីរឿងការផ្ទេរលំអងបាទអញ្ចឹងការផ្ទេរលំអងនោះគឺមានន័យថាឲ្យកេសរញីជួបនឹងកេសរឈ្មោលបានធ្វើឲ្យការហ្នឹងវាកាន់ទៅជាផ្លែបាទ អញ្ចឹងនៅ ក្នុងរុក្ខជាតិផ្កាទាំងពីរហ្នឹងគឺ មានផ្កាញីនិងផ្កាឈ្មោលវាកើតនៅលើដើមតែមួយ ក្នុងកន្សោមផ្កាតូរ៉េន គឺគៀនគៀនដែលម្រាមដៃចង្អុលហ្នឹងគឺជាពពុះផ្កាឈ្មោលបាទហើយ នៅចំកណ្ដាលនោះគឺជាផ្កាញីបាទចឹងពួរវាក៏ខុសគ្នាដែរហើយ ទំហំវាក៏លៀនខុសពីផ្កាឈ្មោលដែរពេលខ្លះគឺវាត្រូវការពពួកគេហៅ pollinator បាទជាភាសាអង់គ្លេសគឺអ្នកផ្ទេរលំអង បាទ អញ្ចឹងនៅក្នុងហ្នឹងវាមានសត្វនឹងមានរុយបាទមានមេអំបៅមានសត្វបជាវហើយមានសត្វមួយចំនួនទៀតដែលវាមានប្រយោជន៍សម្រាប់រុក្ខជាតិទាំងអស់ហ្នឹងបាទអញ្ចឹងក្នុងចំណោមសត្វទាំងអស់ហ្នឹងគឺសត្វឃ្មុំ វា មានតួនាទីសំខាន់ជាងគេក្នុងការផ្ទេរលំអងទាំងអស់ហ្នឹងដោយសារតែវាមានសមាជិកច្រើនបាទជាពិសេសបើសិនជាយើងនិយាយពីឃ្មុំព្រៃវិញបាទសប្តាហ៍ថ្ងៃនេះគឺវាកាន់តែតិចទៅតិចទៅហើយ ក្នុងការធ្វើឲ្យតរ៉េនកាន់ក្តិបមានផ្លែច្រើនគឺទាល់តែយើងជាម្ចាស់នឹងចេះផ្សំលំអងកេសរដោយដៃបាទហើយដោយសារបច្ចុប្បន្ននេះយើង ខ្វះសัตว์ខ្មុំដូច្នេះដំណាំទូទៅមិនសូវបានផ្លែទេដោយសារតែកតាផ្សំលំអងកេសរហ្នឹងគឺបរាជ័យបាទហើយសប្តាហ៍នេះគឺយើងមានខ្មុំចិញ្ចឹមបាទខ្មុំអឺរ៉ុបហ្នឹងបាទហើយអញ្ចឹងខ្មុំអឺរ៉ុបនេះគឺវាមានតួនាទីសំខាន់ណាក្នុងការផ្ទេរលំអងកេសរញីឈ្មោលហ្នឹង ផ្ទៃឈើហ្នឹងវាកាន់ផ្លែអូខេបាទអញ្ចឹងយើងមានកសិករពីរនាក់ម្នាក់គាត់មាន ផលលំបាកបើសិនជាគាត់អត់មានខ្មុំណាជួយផ្សំលំអងកេសរហ្នឹងគឺធ្វើឲ្យមេជីវិតឈ្មោលហ្នឹងប៉ះចំមេជីវិតញីបាទអញ្ចឹងផ្កាដែលទួងកដាលគេវែងចេញពីទួងផ្លែមកហ្នឹងគឺជាផ្កាញីបាទហើយផ្កាសសដែល នៅជុំវិញហ្នឹងគឺជាលំអងផ្កាឈ្មោលបាទ ចឹងគោលដៅដែលយើងធ្វើការផ្សំលំអងកេសរគឺយើងចង់ជួយឲ្យផ្កាឈ្មោលនឹងវាធ្លាក់ទៅប៉ះនឹងកន្សោមផ្កាញីទៅវាក៏កើតទៅជាក្តិបទុរេនបាទហើយ ការអនុវត្តបែបនេះគឺយើងត្រូវធ្វើនៅពេលយប់ពីព្រោះអាកាសធាតុត្រជាក់ហើយ លក្ខខណ្ឌនៃការបញ្ចេញមេជីវិតឈ្មោលនឹងគឺវាបានច្រើនបាទហើយអញ្ចឹងសម្រាប់ បច្ចេកទេសធ្វើគឺយើងត្រូវអនុវត្តការយកឧបករណ៍ផ្សេងផ្សេងហ្នឹងមកជួយផ្សំដូចជាយើងប្រើជក់ឬក៏ប្រើអំបោសឬក៏ប្រើច្រាស់ដុសធ្មេញជាដើមបាទអញ្ចឹងការផ្សំលំអងកេសរនេះមិនលំបាកទេខ្ញុំជឿថាបងប្អូនអាចចេះធ្វើហើយ ហើយសំខាន់គឺធ្វើនៅពេលដែលផ្កាតារ៉េនរីកចាយធំពេញរូបរាងបាទ ហើយការបោសហ្នឹងគឺបោសថ្នមថ្នមដើម្បី នាំលំអងកែសផ្កាឈ្មោលទៅប៉ះនឹងបណ្ដូលផ្កាញីបាទហើយយើងធ្វើបែបនឹងនៅគ្រប់តងគ្រប់ផ្កាចឹងទៅធ្វើឲ្យដើមតរេនរបស់យើង គឺវានឹងកាន់ផ្លែហើយហើយកសិករទី2នោះគឺគាត់មានខ្មុំដាក់នៅខាងក្រោមដើមខ្មុំដែលយើងដាក់មកខ្មុំដែលយើងដាក់មកនៅក្បែរនេះខណៈពេលដែលផ្កាតរេនរបស់យើងកំពុងតែរីក គឺវាបានជួយឲ្យកេសរញីកេសរឈ្មោលនៃផ្កាទុរេនហ្នឹងតោងជាប់គ្នា ធ្វើឲ្យទុរេននេះ គឺបង្កបានទៅជា ក្តឹបក្តឹបបង្កើតបានទៅជាក្តឹបបានច្រើន បាទអញ្ចឹងយើងមានកសិករពីរប្រភេទបាទម្ចាស់ចម្ការពីរប្រភេទដែលគាត់មានខ្មុំនិងអត់ខ្មុំបាទនៅ ក្នុងវីដេអូដែលបងប្អូនបានឃើញរវាងម្ចាស់ចម្ការទាំងពីរបាទទី1គឺគាត់មានខ្មុំ ទី2គឺគាត់មិនមានខ្មុំ អញ្ចឹងបងប្អូនបានជាបហើយថាតើវា មានគុណវិបត្តិនិងគុណសម្បត្តិយ៉ាងណាខ្លះសម្រាប់ឃុំអូខេបាទអញ្ចឹងខ្ញុំសរុបមកវិញគឺវាមាន4ប្រភេទបាទទី1គឺតកតងនឹងផ្លែឈើបាទផ្កាឈើបើសិនជាទុរេនមានផ្កា វាធ្វើឲ្យសត្វឃុំនឹងអាចជួយធ្វើឲ្យទុរេនផ្លែបានបាទបានទៅជាក្តឹបបានល្អបាទអញ្ចឹងចំពោះបងប្អូនជាកសិករនៅក្នុងតត្តភាពបច្ចុប្បន្ននេះ ដែលខ្ញុំកំពុងតែថតជូនដល់បងប្អូនជាកសិករនេះមានចំការទរេនខ្លះលោកអ្នកកំពុងតែចិត្តរីកផ្កាហើយចិត្តរីកផ្កាហើយ នេះហើយគឺជាឱកាសដែលបងប្អូនជាកសិករត្រូវការយកសម្បុកឃុំយកទៅដាក់នៅតាមចំការរបស់អស់លោកអ្នកដើម្បីជំនួសកម្លាំងមនុស្សពីមុន យើងអត់មានឃុំគឺយើងចាប់ដើមឬយប់យប់ឡើងយើងចាប់ដើមបោះវាបោះវាតែដល់ពេលឥឡូវមានឃុំ យើងមិនចាំបាច់បោះវាទៀតទេគឺខ្មុំដើរតួនាទីជំនួសកម្លាំងពលកម្មរបស់យើងជំនួសកម្លាំងពលកម្មយើងហើយ មានន័យថាធ្វើឲ្យវាផ្កាធ្វើឲ្យវាបង្កបានទៅឆ្កឹបបានល្អទៀតហើយចំណេញពលកម្មទៀតហើយមានន័យថាចង់ក្រោយយើងចំណេញបានផល ពីទឹកខ្មុំផ្កាទុរេន ពីទឹកខ្មុំផ្កាទុរេនដ៏មានរសជាតិឈ្ងុយឆ្ងាញ់ថែមទៀត បាទទី2គឺវាមិនពិបាកនឹងមនុស្សដែលសត្វឃ្មុំវាអាចធ្វើបាន ចំនួនមនុស្សមនុស្សអាចទៅដេកអាចទៅសម្រាកបានអូខេហើយវាជាការងាយស្រួលជាងនៅពេលដែលយើងមាន សត្វឃ្មុំអូខេបាទទី2ទី3វាជួយរំខានសត្វល្អិតកាលណាយើងដាក់សត្វឃ្មុំច្រើននៅក្នុងចំការរបស់យើងគឺវាអាចជួយទៅរំខានសត្វល្អិតមួយចំនួន ដែលវាបំផ្លាញដំណាំទុរេនរបស់យើងជាពិសេសទៅលើផ្កាដំណាក់កាលនៃផ្កាដំណាក់កាលនៃក្តឹបហ្នឹងឯង អាតរ៉េនមានជាតិផ្អែមនៅ ពេលណាដែលយើងដាក់ឃ្មុំច្រើនទៅច្រើនទៅសំបីតែលំអងនេះនេះលំអងជាតិស្ករនេះមែនទេជាតិស្ករជាតិស្ករនេះ ដែលធ្លាក់ពីលើផ្កាផ្សេងផ្សេងមកតោងនៅត្រង់ចំណុចនេះក៏ឃ្មុំហ្នឹងមកបឺតមកជញ្ជក់ដែរកាលណាបើសិនវាមាន ចំនួនច្រើនទៅ ច្រើនទៅឃ្មុំនឹងច្រើនទៅច្រើនទៅ វាបានរំខាន ដល់ពពួកសត្វល្អិតចង្រៃមួយចំនួនដែលបំផ្លាញផ្កា ដែលបំផ្លាញផ្កាអញ្ចឹងដូចជាចៃល្ងបាទណាដូចជារុយសបាទណាដូចជាពពួកខ្ញុំស៊ីផ្កាបាទណាអញ្ចឹងពេលណាដែលយើងច្រើនទៅ គឺរំខាន តែម្ដងពពួកចៃពពួកខ្ញុំពពួកចៃល្ងទាំងអស់ហ្នឹង ថៃបានវាអីគេវាមកតោងផ្កាហ្នឹងគឺបំណងរបស់វាក៏មកក្រេបជញ្ជក់បាទអញ្ចឹងនេះគឺជាសារៈប្រយោជន៍ទាំង3ដែលតកតនឹងសាច់ខ្មុំហើយចុងក្រោយបំផុតនោះគឺផលដែលបានអំពីទុរេនដែលទុរេនឲ្យជាផលឲ្យជារង្វាន់មកដល់សាច់ខ្មុំនោះ គឺទឹកដបផ្អែមរបស់ផ្កាទុរេននោះវាមានទឹកដមអញ្ចឹងខ្មុំអាចបំលែងទឹកដមនោះឲ្យទៅជាទឹកខ្មុំបាទអញ្ចឹង ឃុំប្រហែលជាវាមានសំណាងតិចតួចទេដោយសារតែម្ចាស់ឃុំ មិនបានទុកទឹកឃុំឬទឹកទរេនោះឲ្យនៅ មានក្នុងទូសម្រាប់វាទេអូខេបាទអញ្ចឹងអ្នកដែលទទួលផលនោះគឺម្ចាស់ឃុំបាទអញ្ចឹងបងប្អូននឹងបានភ្លក់រសជាតិឈ្ងុយឆ្ងាញ់ដែលជាទឹកដមដែលចេញអំពីទឹកទរេនអូខេ